ធម្មៈដែលជាធម៌វិន័យព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកហ្នឹងមិនមិនមែនសម្រាប់បុឌីទេមិនមែនសម្រាប់តែពុទ្ធសាសនិកទេមិនមែនគឺសម្រាប់អ្នកដែលមានជំងឺដោយកិលេសដោយការយល់ខុសដោយអ្នកសម្រាប់អ្នកដែលមានទុក្ខកង្វល់ចឹងអ្នកណាក៏ដោយចង់អ្នកឯងកាន់សាសនាអី មិនកាន់សាសនាអីប៉ុន្តែ កិលេសដែលជាគ្រឿងត្រាំនៅក្នុងចិត្តហ្នឹងដុតកម្ដៅបុគ្គលណា បុគ្គលនោះហើយគឺជាបុគ្គលដែលត្រូវព្យាបាលយើងក៏លេចទៅមើលដោយ imagine ដោយការសម័យតាមការសិក្សា ពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងដំបូងអត់មានវត្តអត់មានពុទ្ធបរិស័ទអីទេប៉ុន្តែប្រតិដែលព្រះអង្គចេញទៅនោះគឺដោយសេចក្តីអនុគ្រោះទោះបីអ្នកនោះរាប់អានសាមណៈជេសាមណៈ ឬក៏មិនជ្រះថ្លានឹងសាមណៈក៏ដោយប៉ុន្តែបើព្រះអង្គទ្រង់ព្រះចិន្តាថាអ្នកនោះជាមនុស្សអាចនិយាយគ្នាបានព្រះអង្គទ្រង់និមន្តទៅហើយសុទ្ធតែ ជាអ្នកមានលទ្ធិសាសនាដតីទាំងអស់នៅពេលដែលព្រះអង្គទៅប្រោសនោះព្រោះតាំងពីពោះម៉ែព្រះអង្គមកពីមុនហ្នឹងមានអ្នកណាជា Buddhist មួយអត់មានទេអត់មានអ្នកណាកាន់ពុទ្ធសាសនាមួយទេ ប៉ុន្តែធម៌វិន័យនេះគោលដៅគឺប្រោសអ្នកមានឧបនិស្ស័យដែលកំពុងតែច្របូកយោបល់នៅក្នុងចិត្តដែលមានបញ្ហាក្នុងចិត្តដែលមានវិបត្តិដែលមានសេចក្តីទុក្ខហើយទុក្ខរបស់យើងគ្រប់គ្នាសិតតែទុក្ខទាំងអស់ហ្នឹងអ្នកធំអ្នកតូចអ្នកក្រអ្នកមានប្រាជ្ញបណ្ឌិតកងសីមហាសិទ្ធិអីអាត្មាមើលឃើញតែទុក្ខមើលឃើញមិនឃើញសុខសោះហើយឧទាហរណ៍ថា ឥឡូវថាយើងរះយើងក្រលំបាកខ្វះលុយខ្វះកាក់អីចឹងអ្នកមានក៏គាត់មិនសុខដែរឃើញទុកកង្វល់របស់គាត់អឺចាស់បុរាណនិយាយថាទូកតូចក្តោងតូចទូកធំក្តោងធំយើងរស់ស៊ីកប៉ិកកប៉ុកជាពាក់គេ4 10 20រៀលអា4 10 20ម៉ឺនរៀល ពី300ដុល្លារ1000ដុល្លារហ្នឹងភ័យសរភ្នែកទៅមើលអ្នករស់ស៊ីធំធំជាពាក់គេសិតតលៀនលៀនវាមានរឿងដែលត្រូវភ័យធំធំហ្នឹងជាជាអ្នកក្រទៅទៀតអញ្ចឹងចង់កណ្ដចង់បញ្ជាក់ថាពាក្យថាទុក្ខអរិយសច្ចៈដែលជាទុក្ខប្រចាំលោកនេះគឺទូទៅទាំងអស់អ្នកទេសនាអ្នកមិនទេសនាអ្នកនយោបាយអ្នកមិននយោបាយអ្នក ទៅវត្តអ្នកមិនទៅវត្តអ្នកផឹកស្រាអ្នកលេងល្បែងគឺទុកគ្រប់តែគ្នានឹងណាគឺជាទុកដែលត្រូវដោះស្រាយវិធីដោះស្រាយដ៏សមស្របបំផុតគឺបង្កើនការយល់ដឹង ថាតើជីវិតគឺជាអ្វីបំណងរបស់ជីវិតគឺជាអ្វីសុខសេចក្តីសុខពិតប្រាកដជាអ្វី ហើយទុកពិតប្រាកដនឹងជាអ្វីអ្វីដែលជាមូលហេតុនៃសេចក្តីទុកនោះរឿងនឹងសិទ្ធិរឿងយើងទាំងអស់ទេអត់មានរឿងរបស់សាសនាណារបស់ក្រុមណាទេ ចឹងបានព្រះធម៌ដែលបង្រៀនដោយព្រះសម្មាសម្ពុទ្ធនឹងឲ្យតែរៀនចំទូអ្នកឯងអ្នកវិទ្យាសាស្ត្រអ្នកឯងអ្នកសាសនាអីក៏ដោយអីក៏ដោយប៉ុន្តែឲ្យតែបានរៀនចំកុំរៀនតាមរបៀបរយៈប្របីនៃកុំរៀនតាមទម្លាប់កុំរៀនតាមពិធីត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចេះអានឹងចូលអត់ដល់ធម៌ហ្នឹង ពិធីកាន់តែច្រើនពិធីបុណ្យនិយាយរួមទៅពិធីបុណ្យកាន់តែច្រើនការសិក្សានិងការប្រតិបត្តិកាន់តែថយចុះ នោះហើយជាសញ្ញានៃការបាត់បង់ព្រះពុទ្ធសាសនាដែលញាតិញោមសម្គាល់ពាក្យហ្នឹងទៅថាពុទ្ធសាសនានៅតំបន់ណា ដែលនាំគ្នាបង្កើតទៅកម្មវិធីបុណ្យ មិននាំគ្នាធ្វើបុណ្យក៏ប៉ុន្តែ បង្កើត តែកម្មវិធីបុណ្យខុសគ្នាណាធ្វើបុណ្យនិងការបង្កើតកម្មវិធីបុណ្យផ្សេងគ្នាបុណ្យខ្លះមុននឹងឆ្លើយសំណួរថានិយាយជាធម្មទស្សខ្លះពិធីបុណ្យខ្លះគឺបង្កើតមកដើម្បីបំផ្លាញ មេគាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកតែម្ដងហើយក៏ជាពិធីបុណ្យដែល កំពុងតែពេញនិយមផងដែរនៅស្រុកខ្មែរយើងឬក៏ស្រុកណាក៏ដោយឲ្យតែតំបន់ខ្មែរឬក៏អាស៊ីហ្នឹងមានថៃអីជាដើមហ្នឹងទៅនៅស្ដៀងស្ដៀងគ្នាទេជំនឿហ្នឹងពិធីបុណ្យដែលប្រឆាំងនឹងធម៌សុទ្ធសាធដូចជាពិធីបុណ្យពូនភ្នំខ្សាច់ផ្ដាច់កម្ពុជា អានឹងប្រឆាំង100ដឺក្រេគឺជាពិធីបុណ្យបន្លប់មនុស្សគឺជាពិធីបុណ្យបិទបាំងនៅសេចក្តីពិតជាពិធីដែលធ្វើឲ្យមនុស្សកាន់តែឆោតទៅឆោតទៅជាពិធីបុណ្យដែលផ្ទុកបញ្ញារបស់មនុស្សមិនឲ្យកើតឡើងនឹងមួយចំណាំមើលទៅ បុណ្យអីទៀតបុណ្យនៅស្រុកខ្មែរយើងដែលធ្វើធំធំបុណ្យឆាកមហាបាំងសុគោលមិនបានប៉ាថាអញ្ចឹងមកធ្លាប់ចូលរួមអាត្មាដឹងអាត្មានៅក្នុងសង្គមនឹងថែម ទាំងត្រូវបានគេនិមន្តទៅឲ្យធ្វើទៀតផងតែមិនមែនអ្នកនាំធ្វើទេប៉ុន្តែថាគេនិមន្តទៅសំដែងធម៌អីចឹងតែក្នុងពិធីនោះគេធ្វើអីខ្លះ នៅភ្នំពេញអាធ្លាប់ឃើញគេធ្វើពិធីបោកក្អមអីចឹងទៅបោកនឹងបោកមិនឧបកិច្ចវាថាមនុស្សនឹងត្រូវស្លាប់ឲ្យក្អមនឹងវាស្លាប់ជំនួសឲ្យវាបែកជំនួសឲ្យមនុស្សនឹងវានៅឃើញសិទ្ធិពិធីបន្លែបន្លប់ឯងហើយបើយើងអ្នកអាត្មាកំពុងនិយាយនឹងនិយាយឲ្យសាធុជនទាំងអស់ដែល អាមិនដឹងថារោគវិធីអ្វីមកនិយាយក្រៅពីវិធីអង្គុយនិយាយអញ្ចឹងជាងការបើអាទៅអង្គុយនិយាយក្នុងពិធីបន់នឹងតម្ងវាប៉ះពាល់ទាំងអាចារ្យប៉ះពាល់ទាំងលោកដែលកំពុងតែធ្វើហ្នឹងប៉ុន្តែនៅទីនេះ នៅពេលនេះអាត្មាអង្គុយម្នាក់ឯងប៉ុន្តែអាត្មានិយាយជាមួយបរិស័ទទាំងអស់ដោយការអនុគ្រោះពិតប្រកបដោយការចង់ឲ្យយល់ដឹងពិតប្រកបពូនិយាយពេលនេះអត់មានបានអីទេ និយាយម្នាក់ឯងគ្មានពីណាបូជាស្អីទេក៏ប៉ុន្តែខ្វល់ជាមួយនឹងញាតិញោមដូចថ្ងៃមុនឃើញយូរហើយរូបហ្នឹងបានអាត្មាគិតតែចង់ប្រហោះបន្តិចមិនចង់បន្តិចរឿងទៅថ្វាយបង្គំសัตว์មន់ដូចមន់ព្រៃអីហ្នឹងយើងដឹងហើយថាប្រជាជនយើង ការអប់រំនៅមានកម្រិតអ គាត់មិនបានសិក្សាអីច្រើនទេខ្មែរយើង មានពាក្យមួយ ដែលនិយាយតគ្នា ចេះគោរពចាស់ទុំចេះគោរពប្រពៃណីទំនៀមទម្លាប់ល្អហើយស្ដាប់ទៅពាក្យហ្នឹងប៉ុន្តែទំនៀមបៀមជាទម្លាប់ខ្លះហ្នឹងវាបង្កប់ដោយមិឆាទិដ្ឋិដែលនាំសេចក្តីអន្តរាយ ដល់ការគិតដល់ការពិចារណាមើលមើលការផុសរបស់អាត្មាមុននឹងថ្ងៃព្រឹកមិញហ្នឹងឃើញយកលុយយកកាក់អីទៅដាក់មន់ហ្នឹងឲ្យដាក់ដាក់ឲ្យឲ្យស្អាតស្អាតហ្នឹងខាងអត់មានអត់មានបន្ទោសគាត់ទេតែអង្គុយសង្វេកហើយជាអង្គុយគិតខ្លួនឯងថាតើគួរជួយញាតញោមរបៀបម៉េច តើឲ្យគាត់ទៅរកពន្លឺបញ្ញាភ្លឺស្វាង ពីកន្លែងចឹងចឹងរបៀបម៉េចបើគាត់ទៅវត្តភាកច្រើនអត់អង្គុយបយលគាត់ទេបើថាគាត់ភ័យមកដល់ស្រោចទឹកទៅណាអឺឬក៏ខ្សែកថាទៅខ្សែចកេះទៅសិទ្ធិរំបញ្ញាគាត់អត់មានឲ្យងើបរួចទេពិធីទាំងអស់ហ្នឹងមើល ប៉ុន្តែនៅតែមិនបន្តពួកគាត់ពីព្រោះពួកគាត់ជាអ្នកមានភ័យការសិក្សាអប់រំរបស់គាត់តិចតែអ្វីដែលខ្ញុំកណាត្មាកំពុងនិយាយសម្ដៅនេះអ្នកដែលត្រូវបានគេទៅពឹងតើក៏បីឲ្យអ្វីដល់អ្នកដែលទៅនោះណា ព្រោះបើយើងមើលអ្នកដែលទៅគាត់មានតែខាតបងទីមួយពេលវេលាសហ៊ុយហើយពេលដែលទៅនឹងមិនមិនខានពីរបស់ជាប់ដៃយកទៅទេមានដូចជាចង្ហាន់ផ្លែឈើរួមទាំងប្រកាសបច្ច័យ4ប្រកេនជូន អ្នកនៅវត្តនឹងទៅទៀត អ្នកនៅវត្តអត់មានចំណាយអីទេជាអាចារ្យជាលោកជាអីហ្នឹងអត់មានចំណាយអី នៅ ក្នុងពេលដែលគាត់ទៅនឹងទេ អ្នកដែលត្រូវចំណាយគឺអ្នកទៅរគាត់ទៅដោយភ័យដោយបារម្ភដោយបំណងថាគាត់ទៅរកទីពឹងគាត់ទៅរកទីពឹងស្ដាប់បើកបេះដូងណាបើកបេះដូងស្ដាប់ណាអ្នកធ្វើទាំងឡាយហ្នឹង តើយើងគួរអាណិតពួកគាត់ឬអត់ព្រោះគាត់ជាអ្នកឧបត្ថម្ភយើងមួយផងដែរទោះបីគាត់ជឿផ្ដេសផ្ដាសថាទៅរកយើងរកខ្សែរមបោះរកអីអីតែគាត់ក៏ជាអ្នកឧបត្ថម្ភយើងមួយផងដែរព្រោះទៅនឹងមិនអត់ទេនៅនេះយ៉ាងហោច5ដុល្លារ10ដុល្លារ20ដុល្លារ50អីចឹងនៅស្រុកខ្មែរអន់ណាស់ក៏2 3000រៀលគាត់ទៅម្ដងអញ្ចឹង ខ្ញុំកណាសរសេរនៅក្នុងសំឡេងរបស់ខ្ញុំកណាអឺខ្ញុំណាអានខ្ញុំកណាថ្មសូមអានសារឡើងវិញហើយចង់បញ្យល់នឹងតិចសិនចាំឆ្លើយសំណួររបស់ញាតិញោមខ្ញុំកណាថ្មសរសេរថាដំបូងពួកគាត់មានភ័យយើងយើងមើលទៅរូបនឹងដឹងគាត់មានទុកមានកង្វល់មានភ័យជាមនុស្សគួរឲ្យអាណិត ណាបន្ទាប់មកពួកគាត់ទៅរកអ្នកដែលពួកគាត់គិតថាអាចជួយពួកគាត់បានទៅនរណាដែលគាត់គិតថាអាចជួយពួកគាត់បាននៅប្រទេសយើងឬក៏ខ្មែរយើងគាត់ទៅរកដូចជាអាចារ្យវិខសាមណេរឬក៏នរណានរណាដែលតាំងខ្លួនថាជាអ្នកមានបុណ្យនោះ ជាពោរិស័តឬក៏ស្អីស្អីហ្នឹងគេថាមានអញ្ចឹងតាគាត់ទៅនឹងទៅដោយសេចក្តីសង្ឃឹមថានឹងបាននៅទីពឹងគាត់ទៅនឹងទៅរកទីពឹងសិតតែមនុស្សមានភ័យទេទៅនឹងសិតតែមនុស្សចង់បានសុខសិតតែមនុស្សចង់បានរួចពីទុកទោសគ្រោះចង្រៃអ្នកទៅនឹង ឆ្លាច់ឆុងនេះខ្លងនោះទៅគាត់គាត់ទៅដោយគិតថាអ្នកដែលគាត់ទៅរនោះអាចមានវិធីអ្វីបន្សាបការភ័យខ្លាចរបស់គាត់នឹងបាន ដូចជាខ្សែយន្តទៅឲ្យស្រោចទឹកទៅអីគោលគំនិតរបស់គាត់ទៅប៉ុណ្ណឹងបើសិនបើយើងมันមានអ្នកអ្នកដែលគេត្រូវតរោនេះអាត្មាចង់និយាយអ្នកដែលគេត្រូវតរោនេះបើយើងធ្វើត្រឹមតែប៉ុណ្ណឹង សួរថាយើងបានចូលរួមចំណែកកែប្រែការយល់ដឹងរបស់គាត់ឬទេព្រោះបរិស័ទយើងនឹងបាក់ផ្នត់ទៅហើយថាឲ្យទៅលោកជាពិសេសលោកបួសយូរនឹងគាត់ជឿយកត្មងលោកតាខ្លាយជាលោកតាបួសយូរទៅទៀតគាត់យើជឿយកត្មងថាលោកតាបកែចេះចោះតាអញ្ចឹងគាត់ ទៅនឹងទៅដោយជំនឿទៅដោយភ័យខ្លាចផងដោយជឿថាអឺអ្នកដែលគាត់ទៅរកនឹងអាចជួយគាត់បានធិតពិតអ្នកទាំងអស់គ្នានឹងពិតជាមានទូនេតិជួយមែនខ្វះឃើញថាកំពុងតែជួយដែរតែជួយដោយចិត្តអីមិនដឹងទេ គ្រាន់ថាទំនងជាការជួយខ្លះនោះហាក់ដូចជាគ្រូពេទ្យមិនមានជំនាញច្បាស់លាស់ជួយ ទៅ ធ្វើឲ្យអ្នកជំងឺកាន់តែគ្រោះធំដូច្នោះជួយទង្វើនៃការជួយមានពីរមួយ pretend ធ្វើពុតជាអ្នកជួយអាហ្នឹងយើងដឹងថាអាក្រក់ហើយដើម្បីបានលៀបដើម្បីបានសក្ការៈមួយទៀតជួយដោយយកចិត្តទុកដាក់ក៏ប៉ុន្តែ ខ្វះជំនាញ និងបច្ចេកទេសវាគ្រាន់តែមានចិត្តជួយតែខ្វះចំណេះខ្វះជំនាញខ្វះគោលដៅខ្វះការសម្លឹងមើលប្រយោជន៍តែផ្ដល់ឲ្យនោះថាតើវាពិតជាបានប្រយោជន៍ឬអត់អញ្ចឹងការជួយនឹងក៏អាចទៅជាគ្រោះថ្នាក់ដែរឧទាហរណ៍យើងគិតថាគាត់មានភ័យហើយបើយើងមិនស្រោចឲ្យគាត់បន្តិចទេធ្វើម៉េចបានស្រោចឲ្យទៅមិនក៏គាត់ ធូរបន្តិចដែរចិត្តហ្នឹងល្អទេណាមិនអាក្រក់ទេចិត្តហ្នឹងល្អតែជួយស្រោចឲ្យគាត់បន្តិចទៅព្រោះគាត់មានភ័យហើយវាគ្រាន់តែអប់អុនចិត្តរបៀបដូចលួងក្មេងប៉ុន្តែយើងបន្ថែមទឹកថេដល់គាត់ បន្ថែមការយល់ខុសដល់គាត់គាត់ស្មានថាអូអានឹងប្រហែលជាពូកែមែនណា ឬក៏គាត់ជឿជាក់ថាអូអានឹងពូកែមែនណាប៉ិនយើងសិក្សាទៅមើលមានអីពូកែបើយើងនិយាយពីទឹកដួសពីស្រះមកយ៉ាងម៉េចយកមកគោកាន់តែកខ្វក់ថែមអត់មានអីប្រសើរជាងមុនទេទឹកការនៅក្នុងស្រះក្នុងទន្លេគ្រាន់បើ នៅក្នុងរ៉ូមេដេទឹកហ្នឹងគ្រាន់បើ ប៉ុន្តែយកមកកោជាមួយធូបដាក់ទឹកអប់អីតិចតិចសិតជាតិពុលទាំងអស់អត់មានអីប្រសើរជាងមុនទេអត់មានអីទេលោទៅយកទឹកនឹងទៅផឹកទៀតស្រាច់ដូចជារូបដែលមន់ដើរក្នុងផើងនឹងអញ្ចឹងទំនងជាយកទឹកនឹងទៅងូតទៅផឹកទៀតក៏មិនដឹងទេខ្ញុំកណាអាត្មា មិននឹងថាព្យាយាមនិយាយបានដល់ពេលណាទៀតទេប៉ុន្តែមានពេលចេះតែនិយាយចឹងទៅសង្ឃឹមថាកណាគ្រប់ព្រះអង្គដែលយើងទទួលនៅការឧបត្ថម្ភពីញាតិញោមនឹងមាន បេះដូងមួយ ថាចង់ជួយគាត់រកផ្លូវត្រូវហើយកាលណាយើងជួយគាត់រកផ្លូវត្រូវគាត់មិនឲ្យយើងស្លាប់ទេកុំភ័យតែមានឱកាសចឹងបានលោកនិយាយរឿងគឺខំអង្គនៅភ្នំពេញមិនដឹងថា អឺដំណើរតទៅមុខទៀតនឹងលោកធ្វើមិនទៀតអត់ដឹងដឹងត្រឹមហ្នឹងអាត្មានិយាយត្រឹមហ្នឹងទៅលោកអ្នកស្រោចទឹកប៉ិនលោកស្ដាប់អាត្មានិយាយចំបញ្ហាហ្នឹងលោកអត់មាននេះទេអាត្មាសរសើរលោកសរសើរគណៈចិត្តលោកពេលហ្នឹងប៉ិនក្រោយទៀតលោករស់ស៊ីមិនទៀតឬក៏លោក បានកែ completely ហើយអាហ្នឹងក៏សូមអបអរសាទរទៅចុះលោកជាអ្នកស្រោចទឹកមួយប៉ុន្តែដល់លោកយល់លោកយល់ លោកតាំងចិត្តថានឹងកែប្រែក៏ប៉ុន្តែលោកមើលប្រយោជន៍តទៅមុខទៀតថាបើប្រកាសឈប់ស្រោចទឹកឬក៏ឈប់ទទួលស្រោចតែម្ដងញាតិញោមដែលធ្លាប់មកស្រោចហ្នឹងអឺបើមិនមកស្រោចលោកក៏ទៅស្រោចអ្នកដតីដែរបើមិនយល់គ្រាន់តែឈប់ពីលោកក៏គង់ទៅទៅស្រោចកន្លែងផ្សេងដែរចឹងលោកខំសម្រិតសម្រាំងថត ខ្សែអាត់ដែលខ្ញុំកណាអាត្មានិយាយកន្លែងណា ដែលបញ្យលឲ្យយល់ហេតុផលកន្លែងនោះពាក់ព័ន្ធនឹងរឿងជំនឿផ្ដេសផ្ដាស់ហ្នឹងលោកថតជា memory លោកអ្នកណាមកលោកស្រោចលោកមិនថាអីទេប៉ុន្តែលោកឲ្យយកទៅស្ដាប់ចែកឲ្យយកទៅស្ដាប់ ខ្លះក៏ឈប់ស្រោចយល់ទៅក៏នៅតែដឹងគុណលោកអញ្ចឹងដែរបានលោកប្រាប់ឲ្យដឹងថាអត់មានអីខាតទេឲ្យតែយើងមានបេះដូងស្មោះត្រង់ប្រាប់គេឲ្យត្រូវ ប្រាប់គេឲ្យត្រូវសំបីនៅវត្តបរទេសនេះឧទាហរណ៍គេមិនដែលអាងយកប្រពៃណីទៅវត្តត្រូវកសាងវត្តត្រូវស្អីស្អីគឺនៅតែឧបត្ថម្ភគ្នាគេបានគេទៅរៀននៅភូមិមា គេទៅរៀននៅឯណាណីហើយគេមកគេបួសគេផ្សាយតែធัวគេអត់ទាំងយកប្រពៃណីអូស្ត្រាលីថាម៉េចផងគេយកធัวពិតយកមកចែកដល់មនុស្សយល់ មនុស្សទទួលបានប្រយោជន៍មនុស្សបានបើកផ្ងាពីការយល់ខុសមកគេកសាងវត្តគេប្រពន្ធណានៃមិនអោយទាំងលោកព្រួយបន្តិចអាហ្នឹងមនុស្សយល់តែដល់យើងអត់ធ្វើឲ្យមនុស្សយល់ឃើញពិបាកដើររីឯងដាក់មេក្រូអូសលមកតាមផ្លូវពិបាកដើរទៅរីឡើងកំពងពេញផ្លូវអស់ស្រែកស្រែកគេមិនចង់ចូលគេចង់ដេញចេញពីផ្ទះគេទៅទៀត យើងអត់បញ្យល់មនុស្សឲ្យឃើញថាធ្វើវត្តនឹងធ្វើទៅអីប៉ុណ្ណឹងហ្នឹងអាមិញមុននឹងសំដែងមកពិភាក្សាជាមួយមិត្តភ័ក្តិម្នាក់គាត់សនំពោថាឲ្យថ្មនិយាយ slow តិចទៅកុំស្ដីកុំអីបែរជាគាត់កំពុងស្ដាប់ដែរខ្ញុំមិនដឹងនឹងព្យាយាមឲ្យ slow ដែរប៉ុន្តែអាចិត្តខ្វល់ជាមួយញាតញោមនឹងបើមិនបង្ហាញបើមិនបញ្យល់ វានៅវាមិនសុខណាវាឃើញបើសិនជាវាអត់ធោសោះវាអត់ដឹង ថាស្អីខុសត្រូវសោះអត់ក៏អត់និយាយដែរហើយបើដឹងថានិយាយទៅវាអត់ផលសោះក៏អត់និយាយទេប៉ុន្តែក៏មានអ្នកយល់ដឹងច្រើនដែរជួបចិត្តទៅជួបអឺអ្នកដែលបានយល់ដឹងចិត្តទៅនិយាយប្រាប់ច្រើនដែរផលវាចិត្តតែមានដែរណាហើយ ពិសេសបងប្អូនឬក៏បងបងដែលនៅក្នុងវ័យរកធ្វើកិច្ចការងារធ្វើការងារចិញ្ចឹមជីវិតឬក៏បងប្អូនក្មួយក្មួយអីនេះក្រោយក្រោយដែលអាចសិតតែអ្នកប្រើប្រាស់ប្រព័ន្ធ social media ហ្នឹងខ្លះយល់យល់មុនឪពុកម្ដាយទៅទៀតឥឡូវនេះហើយនៅពេលដែលគាត់យល់គាត់នឹងយល់អារម្មណ៍ថ្នាក់ថាតើពិបាកនិយាយយ៉ាងម៉េចនៅពេលដែលមនុស្សជឿ ដោយខ្វះការពិចារណាដូចម្សិលម្សិលមិញអញ្ចឹងមានបាសកាក្មេងម្នាក់គាត់មកគាត់គាត់យល់ដល់គាត់យល់ធัวទៅក្លែកមើលម្ដាយទៅគាត់ទៅជឿទៅឯណាឯណាព្រះ សច្ចាំងសច្ចាឯណាទៅនិយាយវាមិនត្រូវគ្នាសោះអានឹងបានគាត់យល់អារម្មណ៍ថាតើនៅពេលពន្យល់មនុស្សដែលអត់គិតអីគិតតែជឿហ្នឹងណា ពិបាកបញ្យល់មិនហ្នឹងហើយយើងវាត្រូវតំបងត្រូវថ្មោងរបស់គេហ្នឹងយ៉ាងម៉េចខ្លះគាត់យល់យល់អារម្មណ៍ហ្នឹងប៉ិននៅតែនិយាយនៅតែនិយាយចឹងព្រោះថ្មវាក្រាស់ប្រប៉ុណ្ណាក៏ដោយបើគិតថាប្រទេសហ្នឹងបន្តិចហ្នឹងបន្តិចហ្នឹងបន្តិចយូរគង់តែបានលបេះខ្លះអឺទោះបីវាមិនលឿនវាមិន កែប្រែឲ្យបានម្ដង ច្រើនតែម្ដងក៏អាចបាន ខ្លះហើយជាពិសេសសบายចិត្តឃើញក្មេងៗគាត់យល់ត្រូវរឿងប្រព្រឹត្តបានមិនបានដំបូងឡើយខ្ញុំកណាត្មាមិនតន់ recommend ទេមិនតន់ថាយ៉ាងម៉េចទេ ទោះអ្នកឯងលះស្រាបានលះមិនបានអីប៉ុន្តែបើយល់មែនទែនលះបានហ្នឹងថ្ងៃមុនញោមទៅភ្នំពេញជួបអ្នកនៅឧដុង្គគាត់ថា មួយថ្ងៃមុនអ្នកគាត់ថាឃើញអាត្មាទៅចូលឆាន់នៅនឹងយូរហើយមិនដែលស្គាល់ថានឹងជាគ្រូសានសាជាផងហើយគាត់ផឹកតស្រាដើរទៅលេងពេលគាត់ស្ដាប់ YouTube អីប៉ះទៅឥឡូវគាត់ឈប់ផឹកអស់ហ្នឹងតែយល់មានណាទៅបខំគំភៃអត់មានអ្នកបខំទេប៉ុន្តែតែយល់ការពិតគិតស្អីដែលមានប្រយោជន៍ស្អីដែលអត់ប្រយោជន៍ឥឡូវគាត់ស្ដាប់ធัวអាចធ្វើឲ្យបាត់អបសុកបានដែរពីមុនគាត់អបសុកទៅផឹកស្រា ឥឡូវគាត់ថាផឹកស្រារឹតយ៉ាប់អស់ទាំងលុយខាតទាំងការងារនៅស្ដាប់ធួចម្រើន ការយល់ដឹង វាចម្រើន បញ្ញាហើយវាចំណេញទាំងការងារទៅទៀតហ្នឹងមនុស្សយល់ខ្លួនឯងសម្រាប់ចិត្តខ្លួនឯងចឹងស្រាហ្នឹងមិនមែនចាំបាច់ទេផឹកធ្លាក់អនុរបានឈប់ផឹកមិនមែនឲ្យវាឃើញវិនិច្ឆ័យស្អីខ្លះបច្ចុប្បន្នហ្នឹងហើយដល់ពេលយល់សម្រាប់ចិត្តខ្លួនឯងសំខាន់អាត្មាទៀមទាឲ្យតែយល់ទេ យល់អីខុសពិតស្អីត្រូវពិតហើយបើដឹងថានឹងឆ្នាំពុលហើយបើសម្រេចចិត្តផឹកទៀតអានឹងរៀងខ្លួនមិនអ្នកផឹកហើយមកពុលអាត្មាមិនមែនទេផ្សេងគ្នាបើយល់គាត់ឲ្យដឹងថានេះឆ្នាំពុលទេអឬក៏អាទឹកខ្មុំនេះវាលាយឆ្នាំពុលទេឲ្យដឹងពិតអញ្ចឹងឬក៏ផ្លូវនោះវាមានមីនប៉ុណ្ណាហើយផ្លូវនោះវាសវត្ថភាព ហើយទៅឲ្យយើងដើរជំនួសវាដើមការទេផ្លូវជីវិតពាក់ព័ន្ធនឹងការគិតពាក់ព័ន្ធនឹងការធ្វើនឹងនេះដូចញោមម្នាក់គាត់ថាមិនហ៊ាននិយាយព្រោះគាត់ជឿណាស់នោះអាជឿនឹងមិនជឿធម្មតាជឿណាស់បាក់និយាយណាបាក់និយាយណាប៉ុន្តែយូរយូរប្រោះបានមួយថាថាប្រោះបានអញ្ចឹងចា បានយល់មួយលះបង់អារឿងប្រេះប្រដាងអាត្មាសុបាយចិត្តសុបាយចិត្តបាច់បាច់មកជួបអាត្មាក៏បានដែរបាច់ទេយើងនៅតំបន់ផ្សេងគ្នាញាតិញោមលើនៅស្រុកខ្មែរអាត្មាមាន ទៅត្រូវការបិណ្ឌបាតឆាន់អីទៀតអត់ទេបាច់ភ័យនិយាយរួមបាច់ភ័យបាច់ភ័យទៅអូតិចស្ដាប់លោកគ្រូសានសជាយូរទៅឯងត្រូវភ័យថ្លៃនេះថ្លៃនោះអីទៅថាណូបាច់ភ័យទេអត់ភ័យបាច់ភ័យភ័យតែអ៊ីនធឺណិតស្ដាប់ខ្លួនឯងដែរ ហ្នឹងហើយពោះមួយហ្នឹងឆាន់បាយមិនពេញមួយចានស្រួលប៉ុណ្ណឹងហ្នឹងហើយប៉ុន្តែចិត្តរស់កើតដែរมันมันពិបាកទេនឹងស្ដាប់យកចំណេះខ្លួនឯងគិតប្រយោជន៍ខ្លួនឯងបងឱកាសឱកាសដែលអាចធ្វើប្រយោជន៍បានគឺមនុស្សដែលគេនៅទុកចិត្តណាដូច ដូចអឺសមាសភាពណានាខ្លះដូចជាអាចារ្យដូចជាកណាគ្រប់ព្រះអង្គដែលគេនៅត្រូវការគេនៅសំពះគេនៅទៅរមានន័យថាយើងយើងនៅមានឱកាសពន្យល់មនុស្សឲ្យយល់បានហើយដែលអស្ចារ្យមែនទេហ្នឹងគឺមនុស្សដែលដែលដែលធ្វើខុសហើយទីមួយដឹងខ្លួនថាខុសមែនហើយកែខ្លួនណាពុទ្ធសរសើរសរសើរជាងអ្នកចាប់ផ្ដើមត្រូវទៅទៀតណា ពួកអីព្រោះឧទាហរណ៍ថាឥឡូវយើងរស់នៅដោយសារទៅស្រោចមុនទៅស្រោចទឹកទៅអីអីអានឹងវាចេះតែរលួយបានចូលវត្តអីចឹងប៉ុន្តែពិធីនេះវាអត់ត្រូវហើយបើហ៊ានលះបង់បានយើងជាមនុស្សខ្លាំងណាព្រោះវិធីនឹងជាវិធីដែលយើងពាក់ព័ន្ធនឹងការរស់របស់យើងណាប៉ុន្តែដើម្បីគិតប្រយោជន៍ញាតញោមមិនចង់ឲ្យគាត់វង្វេងតទៅទៀតក៏លះបង់ទៅ អានឹងវាខ្លាំងជាងខ្ញុំកណាអាត្មានេះទៅទៀតពួកអីពួកខ្ញុំកណាអាត្មាវាមិនធ្លាប់រស់ដោយសារអានោះវារស់ដោយសារតែយើងបញ្យលគេនេះតាំងតែពីដើមមកម៉េះអញ្ចឹងវាអត់មានពាក់ព័ន្ធអីត្រូវលះតែនឹងឯងអញ្ចឹងអ្នកដែលនាំគេខុសហ្នឹងបើសិនជាភ្ញាក់ខ្លួនត្រូវហើយលះបងបាន មានន័យថាល្អដុកបុលជាងខ្ញុំកណាទៀតជាងជាងអ្នកដែលមិនធ្លាប់នាំគេខុសទៅទៀតពីព្រោះអានឹងវាធ្លាប់រស់ដោយសារអាហ្នឹង តែដល់យើងគ្រាន់តែគិតប្រយោជន៍អ្នកមករយយើងហ្នឹងយើងអត់ចង់ឲ្យគាត់យល់ខុសអត់ចង់ឲ្យគាត់ដើរខុសទូអញត្រូវដាច់លៀបទូអញត្រូវដាច់សការៈឬក៏វត្តនឹងត្រូវកសាងមិនរីចម្រើនដោយសារតែរឿងមិននាំគេខុសហ្នឹងក៏ក៏លះបង់ដែរព្យាយាមបញ្យលឲ្យគេយល់ធម៌ពពុទ្ធវិញបើគេយល់ដឹងថាអូក្រោយពីបាន លោកម្ចាស់បញ្យលយល់ដឹងហើយមើលវត្តលោកនឹងអត់មានកន្លែងគង់នៅអីសមរម្យសោះ គេដឹងគុណកសាងឲ្យទទួលទៅទទួលទៅអាហ្នឹងមកដោយបុណ្យហើយព្រោះគេយល់ហើយគេមិនមកមកធ្វើទាំងមិនយល់ណានឹងនឹងកន្លែងហ្នឹងសូមអនុមោទនាចំពោះអ្នកដែលដែលអត់មានមានអ្នកព្រោះការធ្វើខ្លះវាមិនមែនថាមិនដឹងទេជាងការដឹងដែរ ម្យ៉ាងវាជាលក្ខណៈមាននេះម្យ៉ាងវាជាប់ជំពាក់រឿងអាមុខលបថាមុខលបអញ្ចឹងចាស់អាជីវៈនោះអឺពាក់ប៉ុណ្្នឹងអាជីវៈខ្មែរយើងហៅថាមុខរបរអាហ្នឹងក៏មុខរបរដែរទៅបិណ្ឌបាតហ្នឹងក៏មុខរបរដែរអាត្មាហ្នឹងក៏វាមុនមុខមុខរបររបស់អាត្មាដែរប៉ឹងគាត់ថាមុខរបរខុសឬក៏មុខរបរត្រូវនឹងអាជីវៈហ្នឹងគឺរបរចិញ្ចឹមជីវិតហ្នឹងឯងសម្មាអាជីវៈគេនេះរបៀបនៃការចិញ្ចឹមជីវិត ត្រូវឬក៏របៀបនៃការចិញ្ចឹមជីវិតខុសនឹងអាមិនមិនទោសព្រោះញាតិញោមពុទ្ធបរិស័ទទាំងអស់នឹងដូចជា baby ចឹងមើលទៅថ្មមើលឃើញសកលតសក់ទេប៉ុន្តែកម្រិតនៃការយល់ធម៌យល់ពីជីវិតដែលត្រូវជឿអីមិនជឿអីត្រូវលះបង់អី ត្រូវផ្ដើមពីតណាតដីហ្នឹងគាត់នៅដូច baby ចឹងព្រោះកន្លែងដែលគាត់ទៅនោះគឺគាត់ ធ្វើឲ្យញាតញោមនៅ ជា baby រហូតអត់ឲ្យញាតញោមคลายជាអត់ដល់ទេកន្លែងដែលញាតញោមទៅហើយទៅដល់ខ្សែកថាដដែលគេសិស្សដដែលទៅដល់ស្រោចទឹកទៅដល់ដោះគ្រោះទៅដល់បោះក្រហមទៅដល់បោះសឃើញសិតតែគ្រឿងលោមចិត្តទុកឲ្យញាតញោមនៅ baby ដដែល នៅជាកូនក្មេងដដែលចាស់តែអាយុចាស់ចាស់រហូតដល់ស្លាប់ក៏មិនបានคล้ายជាហៅថា adult មនុស្សពេញវ័យមានន័យថាមនុស្សចេះគិតហ្នឹងអញ្ចឹងខ្ញុំខ្ញុំកណាខ្មែរសរសេរបន្តទៅទៀតថាបញ្យលតិចទៀតណាអឺម្ដងទៀតគេអ្នកមកថ្មីមិនតាន់បានស្ដាប់អ្វីដែលខ្ញុំកណាខ្មែរសរសេររឿងអ្នកទៅគោរពមន់នោះ គ្រប់មន់ព្រៃអីណានៅក្នុងផើងមើលអាត្មាផុសព្រឹកមិញហ្នឹងដំបូងពួកគាត់មានភ័យអញ្ចឹងអ្នកទៅររបស់ទាំងអស់យន្តក៏ថាអីអីហ្នឹងអបតោអត់កើតទេបតោអត់កើតណាសម័យពុទ្ធក៏មានគេទៅរព្រះអង្គរពឹងអញ្ចឹងដែរប៉ុន្តែយើងនេះយើងយើងអ្នកជាទីពឹងរបស់គេនឹងឲ្យគេពឹងអីគេអាហ្នឹងជាបញ្ហាញាតិញោមទៅរពឹងអត់បញ្ហាទេប៉ុន្តែយើងជាអ្នកឲ្យគេពឹងបានហ្នឹងតើ គួរយកចំណុចណាឲ្យគេពឹងបញ្ហាគឺអ្នកដែលឲ្យគេពឹងឯងតែអ្នកទៅពឹងវាជារឿងធម្មតាដំបូងពួកគាត់មានភ័យបន្ទាប់មកពួកគាត់ទៅរកអ្នកដែលពួកគាត់គិតថាអាចជួយពួកគាត់បានហើយមនុស្សបែបហ្នឹងមកមកជួបខ្ញុំមិនណាញឹកច្រើនណារហូតដល់ដល់គាត់និយាយថាបើមកជួបលោកឯងលោកមិនស្រោចអីឲ្យបន្តិចដឹង មានប្រយោជន៍អីគាត់និយាយអញ្ចឹងមុខខ្ញុំកណាអាត្មាទៀតគិតថាអូជំងឺញាតញោមអញហើយព្រោះទៅជឿតាតាមកន្លែងផ្សេងផ្សេងហ្នឹងរហូតឲ្យគាត់ទៅជាអញ្ចឹងអស់ហើយណាអ្នកដែលគាត់គិតថាជួយគាត់បាន តាមរយៈស្មារតីសតិអារម្មណ៍របស់គាត់ហ្នឹងណានាគេគឺមានដូចជាអាចារ្យហើយអាចារ្យហ្នឹងគេទៅរមមុនលោកទៀតចាស្រុកយើងមានហុងស៊ុយ ភិក្ខុសាមណេរហ្នឹងក្រោយពីអាចារ្យទៅទៀតហ្នឹងឬក៏អ្នកឯណាដែលតាំងខ្លួនថា ជាពពោរិស័តជាអ្នកមានបុណ្យអីចឹងចុះចឹងទៅជាទៅទៅអ្វីដែលពួកគាត់ទទួលបាន អំពីអ្នកទាំងនោះអង្គតាមយើងឃើញទាំងអស់គ្នាហើយធ្លាប់ទៅទាំងអស់គ្នានោះភាកច្រើនមានដូចជា ការសូត្រមន្តរំដោះគ្រោះ ឬក៏ឲ្យនៅទឹកមុន ឬក៏ចងអំបោះសអំបោះក្រហមឲ្យកសែងយន្តកថាខ្សែចកេះឬដឹកនាំពិធីបួងសួងបន់ស្រន់ផ្សេងផ្សេងមើលក្នុងសកម្មភាពទាំងអស់នោះមាន មានកលែងណាមួយបណ្ដោះពូជបញ្ញាឲ្យគាត់ទោះបីធ្វើទៅវាចម្រើនកសាងវត្តរហូតដល់ធ្វើមាសធ្វើវត្តវត្តធ្វើពីមាសក៏ណាប៉ុន្តែសួរថា ពិធីទាំងអស់នេះ តើមានពិធីណាសូម្បីតែមួយជាពិធី ដែលធ្វើឲ្យគាត់កើតបញ្ញាអត់អត់គឺមានតែធ្វើឲ្យគាត់កាន់តែលំបាកកាន់តែល្ងឹតឈឹងទៅដល់ក៏អត់បើកការគិតពិចារណាថានឹងខុសឬត្រូវហ្នឹងទៅដល់យល់ថាអ្វីដែលបានមកហ្នឹងយកសេចក្តីសុខមកមកគឺផ្ទុយស្រឡះពីពុទ្ធទេ ឥឡូវលើផោះតាងមកនិយាយថាតើអ្នកទៅរោព្រះសម្មាសម្ពុទ្ធសម័យមុនគឺទៅរោទីពឹងអញ្ចឹងដែរទេព្រោះអញ្ចឹងដូចគ្នាប៉ុន្តែសំខាន់ពេលដែលគេមករោពុទ្ធហើយពុទ្ធធ្វើម៉េចនោះសំខាន់ពុទ្ធធ្វើម៉េចនៅពេលព្រោះអ្នកមកគ្នាល្ងងគ្នាចង់បានសេចក្តីសុខគ្នាចង់បានចេះចង់បានចុះមកលើកទី3រឿងចុះ រឿងដដែលដដែលទេប៉ុន្តែជួនកាលយើងស្ដាប់រឿងយើងជុំមិនមកវិភាគថាតើវិធីសាស្ត្រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គដោះស្រាយនឹងរបៀបម៉េចព្រះអង្គឲ្យគេអ្នកណាទៅយកខ្សែកថាពីពុទ្ធអ្នកណាទៅយកខ្សែរបស់ពីពុទ្ធ no no អត់មានអ្នកទៅហើយពុទ្ធមិនលះបង់ការបញ្យលសេចក្តីពិតបើទោះជាត្រូវអ្នកនឹងខឹងក៏ដោយឥឡូវលើកពីរឿងអ្នកខឹងមួយសិនមិនមកលោមែនទេ សុខចិត្តខឹងចុះតែមិនឲ្យយល់ខុសព្រាមម្នាក់គាត់មានកូនប្រុសតែមួយនៅពេលដែលកូននឹងស្លាប់គាត់តែងទៅកន្លែងដែលកូនស្លាប់នឹងរឿយរឿយហើយទឹកមុខរបស់គាត់មិនស្រស់បោះទេ គាត់ស្រក់ទឹកភ្នែកជូតទឹកភ្នែកស្អាតទៅក៏ចូលទៅវត្តទៅជាងការទៅស្ដាប់ស្ដាប់ស្ដាប់មិនទាំងយល់ទៅទៀតថ្ងៃមួយអត់មានគេគាត់ចូលទៅថ្វាយអង្គមចិត្តព្រះសម្មាសម្ពុទ្ធតែម្ដងព្រះទំនៀមពភៈព្រះអង្គទ្រង់ជ្រាបហើយក៏ប៉ុន្តែព្រះអង្គទ្រង់សួរដើម្បីឲ្យបានជាតំណាក់តំណង ព្រះអង្គសួរធម្មនាលព្រាមហេតុអីបានជាអ្នកទឹកមុខក្រៀមក្រំមិនស្រស់បោះមានឥន្ទ្រីមិនស្រស់បោះយ៉ាងនេះព្រះរាមាពភាកសួរដូច្នោះហើយគាត់ក៏ឆ្លើយថាបបិទ្ធព្រះអង្គដ៏ចម្រើនតើឲ្យខ្ញុំព្រះអង្គស្រស់បោះដោយម្ដេចតើឲ្យខ្ញុំព្រះអង្គនឹងរីករាយដោយម្ដេចឲ្យឥន្ទ្រីទឹកមុខស្រស់បោះដោយម្ដេចទៅ បើកូនជាទីស្រឡាញ់តែមួយរបស់ខ្ញុំព្រះអង្គនឹងបានស្លាប់លាចាកលោកនេះទៅហើយព្រះដែលមានវិភាកព្រះអង្គត្រាស់ពីហេតុនៃទុកនឹងឲ្យយល់ថាត្រូវហើយព្រាមធៀបពិត សេចក្តីភ័យព្រួយតក់ស្លុតសោកស្ដាយក្រៀមក្រំកន្ទុកន្ទិញសពគ្រប់ទាំងអស់វាកើតតែពីរបស់ជាទីស្រឡាញ់ហើយពិតទេសួរថាពេលហ្នឹងពិតទេពិតព្រាមនឹងទទួលអត់បានគាត់អត់គោរពព្រះសម្មាសម្ពុទ្ធទៀតទេគាត់ថាព្រះអង្គនិយាយប្រេះប្រដាស់ តាមពិតគេបានសេចក្តីសប្បាយគេបានរីករាយពីព្រោះរបស់ជាទីស្រឡាញ់មិនក៏ហៅថាមិនក៏ថារបស់ជាទីស្រឡាញ់ឲ្យកើតទុកក៏អត់យល់ឃើញគឺអត់យល់ដែរតែវាជាហេតុពេលនឹងវាជាហេតុមួយដែរធ្វើឲ្យគាត់ខឹងធ្វើឲ្យគាត់គិតល្អូល្អូល្អូល្អូគាត់ដើរនិយាយដើមពពុតរហូតថាព្រះអង្គនិយាយខុសនិយាយខុសនិយាយខុសប៉ុន្តែថ្ងៃក្រោយគាត់យកពាក្យហ្នឹងទៅនិយាយជាមួយនៅនេះនៅនោះទៀតជួបគេអ្នកចេះដឹងគេបកស្រាយមកគាត់យល់ ចុះបើសិនជាមកព្រះអង្គខណ្ឌលួងលួងទៅអឺណេះរៀបអីកុំកើតទុកពេកតថាគតឲ្យអានេះទៅដេកទៅបានសុខហើយវាលែងអីហើយពុទ្ធអត់ធ្វើចឹងទេសុខចិត្តខឹងចុះប៉ុន្តែសម្លឹងឃើញនៅថ្ងៃក្រោយអ្នកគង់យល់អានឹងឃើញបេះដូងអ្នកជួយពិតប្រកបទេព្រះអង្គអត់មានជាប់ជាពាក្យអីមួយព្រាមហ្នឹងទេអត់មានទេ មិនត្រឹមតែសុំកុំឲ្យគាត់ខឹងគាត់សុំឲ្យគាត់នឹងស្និទ្ធស្នាលដោយទៅនិយាយអីមិនពិតអត់ទេអានឹងទោះបីជាប្រោសមិនបានក៏ព្រះអង្គមិនឲ្យខូចវិធីសាស្ត្រនៃការពន្យល់របស់ព្រះអង្គមិនព្រះអង្គជាប់ជាមគ្គនឹងនឹងកិត្តិយសរបស់ព្រះអង្គអារឿងអញ្ចឹងទៅទៀតមិនមែនទេតែវាជាជា ជាហេតុមួយ កាលណាគាត់ខឹងអញ្ចឹងគាត់មិនឈប់ត្រឹមហ្នឹងឯងគាត់ពិតជាយកពាក្យពពុទ្ធថាហ្នឹងទៅប្រាប់គេថាពពុទ្ធនឹងនិយាយអត់ត្រូវប៉ុន្តែពេលនិយាយប្រាប់គេយូរយូរចំគេអ្នកចេះគេពយល់មកគាត់យល់ទៅមកអូថាពិតព្រះអង្គអញ្ចឹងតាចឹងមិនខ្វះអ្នកខឹងអាត្មាឲ្យទីបំផុតមករកអាត្មាវិញដែរហ្នឹងច្រើនដែរតាញាតិញោមនៅភ្នំអឺនៅអាមេរិកអីកាលគាត់នៅស្រុកខ្មែរគាត់ថាអាត្មាហ្នឹងមិនដឹងបាក់ស្អី គណៈធូបក៏មិនដុតដែរគណៈបាយបិណ្ឌក៏មិនដែលបោះគេបាយបិណ្ឌស្អាបាយកន្ទោងបាយដាស្អីក៏មិនដែលធ្វើគេខុសគេខុសឯងមិនដឹងសាសនាស្អីគាត់ថាថ្មចេះទៅថាសិនទៅញោមពួកញោមមិនតាន់មាននិស័យដល់ដល់ដល់អាមេរិកគឺគេចែកដេសអាត្មាព្រាតទៅបានគេស្ដាប់ទៅអាត្មាទៅគាត់មកថ្វាយអង្គមសុំ ទោសអីធ្លាប់ទាំងតេះដៀលអាត្មាទៀតថាអូខេពីព្រោះនៅពេលដែលរាល់អាត្មានិយាយដែលអាត្មាថតទុក ពីមុនមិនតាន់មានអាផេកមិនតាន់មានអីនឹងផងអាត្មាតែងតែគិតថាសម្ដីនេះទោះបីអ្នកអង្គុយនៅមុខអាត្មានឹងស្ដាប់មិនបានអាចថានៅពេលដែលគេយកចាក់កន្លែងផ្សេងប្រកាសជាមានអ្នកយល់បានពីព្រោះអ្នកដែលមានធៀបយល់ត្រូវគង់តែមានទេ យល់ច្បាស់អញ្ចឹងថាទោះបីមួយលានអ្នកហ្នឹងមានតែ100អ្នកមានអាធិបយល់ត្រូវហ្នឹងក៏យល់ដែរហើយម្យ៉ាងទៀតគិតដល់ប៉ុណ្ណេះទៀតដែលថតទុកហ្នឹងទោះបីមនុស្សសម័យឥឡូវហ្នឹងវាពិបាកនិយាយគ្នាពេកថតទុកកសែតហ្នឹងជាទុកធ្វើឲ្យលោងាប់ទៅ ពួកយើងរស់គេស្អប់មុខយើងណាមនុស្សខ្លះខានច្រើនឲ្យឲ្យតម្លៃដល់មនុស្សដែលស្លាប់ហើយខ្មែរយើងច្រើនចឹងតែឧទាហរណ៍ថាឲ្យទៅលើកទាំងអ្នកប្រាជ្ញពីដើមអ្នកប្រាជ្ញពីដើមហ្នឹងអត់ទៅអត់ទៅជាមួយព្រោះមិនបានឃើញមុខហើយដល់អ្នកសម័យមួយគ្នាហ្នឹងវាវាមានអាសេចក្តីចំណែនហ្នឹងមានអាទ្រឹស្មោគ្នាហ្នឹងផងទោះបីនិយាយត្រូវមិនក៏ដោយក៏នៅតែរੋចំណុចហ្នឹងពីព្រោះអាចិត្តចំណែនហ្នឹងវាមាន មានពីក្នុងមកដល់ពេលស្លាប់ទៅបាត់ទៅកើតមកចំនួនក្រោយគេនឹកណូលោកគ្រូនោះលោកនិយាយអញ្ចេះមានណាទៅឆ្លោះមួយអ្នកពីដើមហ្នឹងទេអត់ទេដាក់ជួនណាថាអញ្ចេះដាក់ជួនណាថាអញ្ចេះគេលេងទៅហើយមួយដាក់ជួនណាគេមានសរសើរប៉ុន្តែការអ្នកចំណន់សម្ដេចជួនណាខ្វាយអ្នកជាសម្ដេចជួនណាសិតធ្លាក់ទ្រួតអីសិតតែប្រែបត្រៃវិដងនរកប្រែតខ្វាយអ្នកហៅថាបុរាណបុរាណនិយមនឹងជេរសម្ដេចជួនណាព្រាត ហ្នឹងស្មានចិត្តអាបើថាមនុស្សសម័យឥឡូវនិយាយស្ដាប់គ្នាមិនបានទេទុកកាសែតហ្នឹងទៅឥឡូវវាកាន់តែស្រួលទុកក្នុង YouTube ទុកក្នុងអីណាឥឡូវប្រមូល download ចេញពី page វិញយកទៅដាក់ក្នុង YouTube ទុកហើយបើសិនជាមិនមិនទៅនៅមិនដឹងទៅគង់តែមានអ្នកណាកើតមកទៅវាមានអានិស័យត្រូវគ្នាស្ដាប់យល់បន្តអាការពយល់ធัวដល់គេទៅទៀតចឹងទៅ មនុស្សឥឡូវពិបាកនិយាយគ្នាពេកហ្នឹងហើយមកអានមិនតាន់ចប់ចឹងនៅពេលដែលគាត់ទៅរកទីពឹងនឹងហើយគាត់បាននៅអាហ្នឹងហើយប៉ុន្តែបាននៅអាហ្នឹងរបស់ដែលវាមិនពិតទេមនុស្សហ្នឹងវាអត់បាត់ភ័យទេ នៅពេលដែលមិនតាន់ជួបភ័យអីផ្សេងជាសងំនៅជាមួយអាខ្សែឬក៏ស្អីស្អីហ្នឹងសិនណាអូអាហ្នឹងវាស័ក្តិសិទ្ធិចេះអីស្រាប់តែវាគួជួបគ្រោះមួយទៀតឡើងជឿអាហ្នឹងអាហ្នឹងអត់ស័ក្តិសិទ្ធិទៅអីវាផ្សេងមួយទៀតគាត់ឈប់អាហ្នឹងឈប់អាទឹកមុនហ្នឹងឈប់ខ្សែអំបោះហ្នឹងឈប់អាហ្នឹងមិនមែនបាននេះតែគាត់យល់ត្រូវទេគាត់ខឹងថាអាហ្នឹងវាលែងស័ក្តិសិទ្ធិឬក៏អានឹងវាអត់ស័ក្តិសិទ្ធិវាមានអីផ្សេងទៀតគាត់ទៅរស់រឿងមួយទៀតផ្សេង អញ្ចឹងបានជាខ្ញុំកណាត្មាសរសេរថាអ្វីដែលគាត់ទទួលបានអំពីអ្នកទាំងនោះភាកច្រើនមានដូចជា ការសូត្រមន្តរំដោះគ្រោះ ទឹកមន្តខ្សែកថាបោះក្រហមមិនសែងយន់ឬក៏ត្រូវគេដឹកនាំឲ្យធ្វើពិធីបួងសួងបន់ស្រន់ផ្សេងផ្សេងជាដើមពេលដែលគាត់គិតថាឬក៏សង្ស័យថារបស់ទាំងនោះមិនអាចជួយគាត់បាន ទើបចេះតែស្វែងរកវត្ថុនេះវត្ថុនោះ ជាទីពឹង រហូត លែង ខ្វល់ថាវាជាអ្វីឲ្យតែមានគេប្រាប់ថាពូកែសំបីតែសัตว์ក៏ទៅថ្វាយបង្គំសុំសុខដែរនឹងខ្ញុំកណាត់ថាសរសេរអឺដូច្នេះ មកធ្វើ conclusion មួយ ចង់និយាយទាញពីលើមកវិញ ដូច្នេះអ្នកប្រើវិធី ខាងលើ វិធីខាងលើវិធីអីមានវិធីសូត្រមន្តដោះគ្រោះបុនផ្ដាច់កម្មពីឆាកមហាបាំងស្គលទៅធ្វើម្ដងម្ដងរាប់រយអង្គអីហ្នឹងទៅផ្ដាច់កម្មពីសូត្រឆាកមនុស្សអីហ្នឹងទាំងអស់ហ្នឹងសុទ្ធតែបានដឹងនិយាយថាម៉េចហ៎សិទ្ធិតលោកលោកអ្នកល្បីល្បីដឹកនាំធ្វើទៀតចឹង អឺមានស្រោចទឹកម្ដោះគ្រោះយន្តកថាអីទាំងអស់ហ្នឹងណាម៉ែសរសេរថា ដូច្នេះអ្នកទាំងអស់ហ្នឹងក៏ជាអ្នកចូលរួម ចំណែកជំរុញឲ្យពួកគាត់ធ្លាក់ដល់ដំណាក់កាលមួយដូចក្នុងវីដេអូនេះឯងពីព្រោះអីទៅវត្តវាបានតែអាហ្នឹង អានេះប្រកែព្រះបែរមុខទៅនេះប្រកែកូនព្រះយកទៅដាក់ទៅបានសុខសិតតែឲ្យពឹងរបស់ក្រៅខ្លួនទាំងអស់អញ្ចឹងដល់អញ្ចឹងគាត់បាត់អាម្ចាស់ការខ្លួនឯងអញ្ចឹងទៅវត្តហើយមើលអ្នកចាញ់បោកចឹងសិនអ្នកទៅវត្តដែរអ្នកមិនសូវទៅវត្តមិនសូវចាញ់បោកចឹងចឹងឯងពួកអីវាបានតែជំនឿនឹងបានពីវត្តមកអ្នកធ្លាប់ទៅវត្តកាន់តែច្រើនទៅជឿប្រទេសប្រាជ្ញចឹងកាន់តែច្រើន អ្នកគេមិនសូវទៅវត្តមិនសូវជឿប្រេះប្រដាសចឹងទេតួយ៉ាងដូចនៅអាមេរិកកាំងគេមានដែរទៅវត្តអីច្រើនប៉ុន្តែសួរថាណាទៅគ្រប់ឆ្កែគ្រប់ឆ្មាគ្រប់មន់គ្រប់ទាអញ្ចឹងថាមកពីវាអត់ទៅជួបអ្នកឲ្យជឿរបស់ប្រេះប្រដាសអញ្ចឹងមានន័យថាបើទោះជាកិលេសគេនៅមានវាមិនបានរើជំងឺទឹកថែរបស់មនុស្សយើងវាមានស្រាប់ហើយដល់យើងទៅបញ្ចូលទឹកថែឲ្យគ្នាកាន់តែ វងវែងវងវាន់ទៅខ្ញុំកណែក៏ដូចជាសំណូមពរឲ្យកណែគ្រប់ព្រះអង្គនឹងមានសេចក្តីក្លាហានក្លាហានថាអញត្រូវតែនិយាយការពិតប្រាប់បរិស័ទរបស់អញអញមិនអនុញ្ញាតឲ្យបរិស័ទរបស់អញយល់ខុសតទៅទៀតទេទោះបីអញដាច់លៀបសការៈក៏ដោយនឹងខ្ញុំកណែហៅថាមនុស្សខ្លាំង តែបើខិនប្រឆាំងកណាជេកណាទេមនុស្សចាញ់ខ្លួនឯងទេគូជាប់ជាមួយអានោះជាប់ជាមួយលៀបសការៈដែលគេមកប្រគេនពេលអាស្រ័យទឹកចងបោះហ្នឹងចាញ់ខ្លួនឯងឈ្នះកណាបានតែវាចាញ់រឿងលៀបរឿងសការៈនោះឥឡូវនិយាយនិយាយទៀតហើយមកឲ្យនិយាយក៏និយាយជានិយាយលោកឃើញអញ្ចឹងហើយហើយបានខ្ញុំកណាអាត្មាសរសេរបន្តទៅទៀតថាមួយយ៉ាងទៀត អានេះរឿងផ្សេងមួយទៀតដែលខ្ញុំកណាឲ្យតម្លៃទៅដល់អ្នកទាំងអស់គ្នាដែល comment នៅក្នុងនឹងថា ប្រសិនបើអ្នកទាំងឡាយនៅតែជឿនៅ អ្វីដែលខ្ញុំរៀបរាប់ខាងលើរៀបរាប់ខាងលើជឿអីជឿមកហមជឿស្រោចទឹកជឿថ្ងៃខែជឿអីអីអស់ហ្នឹងនៅជឿអញ្ចឹងដែរទេណាអ្នកមិនតន់ស័កសមជាអ្នកស្ដីថាឲ្យមនុស្សម្នានៅក្នុងវីដេអូនេះនៅឡើយទេ ព្រោះនៅតែជឿខុសដូចគ្នាផ្សេងតែរូបភាពនិងពិធីប៉ុណ្ណោះអានេះយើងមើលទៅងាយដឹងថាវាល្ងងពេកទៅថ្វាយអង្គមសัตว์អីចឹងយើងជិះមើលទៅឆាប់ដឹងប៉ុន្តែយកបតងព្រះមកពាក់ថាយល់ថាសេចក្តីសុខហ្នឹងឆោតដូចគ្នាតាគិតតែរឿងល្អមើលបន្តិចតាដូចគ្នាហ្នឹងអត់ទៅយកទឹកមុននោះថ្វាយអង្គមសូត្រមុននោះស្រោចបាចទឹកមុនទៅឲ្យយល់ថាទឹកមុននឹងបានសុខអាទឹកដូចគ្នាណាអាមួយទឹកក្នុងផើងសัตว์នឹង សត្វនឹងវាវាជន់វាគោហើយយកនឹងមកផឹកយើងថាល្ងងហ្នឹងចាក់ទឹកនៅក្នុងផ្ទៃលោកហ្នឹងយើងយកមកដាក់ក្បាលយើងហ្នឹងវាមានលើសគ្នាណាទឹកដូចគ្នាតាខាងមួយវាតំណងខាងមួយវាមិនសូវតំណងតែប៉ុណ្ណាមនុស្សទៅជឿរបស់ខាងក្រៅដូចគ្នាហ្នឹងឯណាទៅកម្មផលហេតុផលមានស្អីអត់ហើយបើយើងទៅឥណ្ឌាអីញាតិញោមទៅនឹងជាងការឃើញពួក កាន់សាសនាព្រាហ្មណ៍គេចង់ងូតទឹកនោះក្នុង ស្ទឹងគង្គាហ្នឹងឥឡូវអស់ហើយសពបើពីមុនហ្នឹងតែតែស្លាប់ឯងគេដុតគ្រាន់តែឲ្យរោលរោលណានៅពេរិណសីហ្នឹងឈ្មោះរងណាហៅថាវរាណសីហ្នឹងស្ទឹងគង្គាហ្នឹងស្ទឹងធំស្ទឹងហ្នឹងមានឈ្មោះគង្គាហ្នឹង តាំងពីសម័យពពុទ្ធមកម៉េះ អឺអ្នកដែលគេមានជំនឿជឿថាបើសិនជាបានស្លាប់ស្លាប់នៅចិត្តស្ទឹងនឹងហើយដុតនោះនឹងគេទៅកាន់ឋានសួគ៌ឲ្យគេយល់អញ្ចឹងឃើញទេអញ្ចឹងបានពួកអ្នកមានអ្នកមានបានជួលបានអាសន្តាគារនៅ នៅចិត្តស្ទឹងគង្គាហ្នឹងជួលដេកហ្នឹងមិនមែនដេកអីដេកចាំស្លាប់ចិត្តហ្នឹងព្រោះដេកហើយស្លាប់តែហ្នឹងគេយល់ថាដុតពមៀលទម្លាក់ទៅទៅឋានសួគ៌ហើយកាលនោះលោកនៅឥណ្ឌាប្រាប់ដែរអាពាកគេបញ្ជូនខ្មោចទៅឋានសួគ៌ហ្នឹងភ្លេចបាត់ពីឃ្លាហើយឃើញឧទាហរណ៍សពម្ដែតពេញហ្នឹងអញ្ចឹងហិតតិចទៅដល់វាជវាជសពហ្នឹងយកទឹកមកខ្ពុលមាត់អញ្ចឹងទៅទៅ យើងមើលកញែងខ្លួនងាប់អាចជឿអីចឹងហ៎អានឹងយើងមើលគេគេថាយើងល្មងប៉ុន្តែគាត់ជឿសុបទៅមានថាខុសណាគាត់ត្រូវគាត់ប្រឹងដូចគ្នានឹងអ្នកទាំងអស់គ្នាទៅធ្វើហ្នឹងគាត់មិនមែនយល់ថាគាត់ខុសទេគាត់យល់ថាគាត់ត្រូវមិនដឹងទៅជេរគាត់មិន ដឹងទៅនិយាយទៅមិនទេតែអ្វីដែលខ្ញុំកណាអាត្មានិយាយសំដៅអ្នកដែលគេទៅរកយល់ទេថាអ្នកទៅរកតែភ័យល្មងហើយ ធម្មតាទេ